បាទអញ្ចឹងយប់នេះគឺ Man U បញ្ជាក់ម្ដងទៀតបាទលេងមួយ Wolver ម៉ោង12កន្លះហើយរឿងរ៉ាវព័ត៌មានផ្សេងផ្សេងទៀតឥឡូវជារឿងដែលក្តៅលោកឌីធីបាទ La Caca បាទស្គាល់ស្គាល់បាទបាទបងប្អូន Chelsea នៅស្រុកខ្មែរឥឡូវគឺគាត់ដូរឈ្មោះឲ្យអឺទៅជា La Caca វិញបាទប៉ុន្តែបើសិនមិញឃើញបងប្អូនយើងគាត់ខមមិនពេលខ្ញុំ live ការប្រកួត Chelsea គាត់មិនហៅ La Caca ទេ Lukaku លូកាកូបាទគឺគាត់គោបាទមិនមែនលូកាគូលូកាកូបាទអញ្ចឹងយើងបន្ថែមមួយទៀតបាទឡាកាកូបាទឡាកាកូបាទលូកាគូបាទមិនដឹងថាគាត់មិនពេញចិត្ត Chelsea ឬអីឬក៏គាត់មិនពេញចិត្តលោក Thomas Tuchel បាទគឺគាត់ទៅបកករឿងជាមួយនឹងគ្រូបង្វឹកបាទបាទហើយប៉ះលោក Thomas Tuchel ហ្នឹងគឺគាត់ជាបុរសម្នាក់ដែលមិនខ្លាចកីឡាករបាទសូម្បីតែណេម៉ាសូម្បីតែអឹមបាប៉េគាត់មិនខ្លាចផងបាទគាត់សុខចិត្តអស់តំណែង បាទស្រាប់តែលូកាគូបាទមកអញ្ចឹងបាទលូកាគូមកអញ្ចឹងបាទគឺអត់បានលេងយប់មិញបាទលូកាគូមកនិយាយទៅគាត់មានរឿងមួយទៀតដែលគាត់និយាយអាចថាប៉ះពាល់ដល់អារម្មណ៍ប្រិមិត្តគឺដូចជាអារម្មណ៍ក្លឹបទាំងសងខាងគាត់ថាបើសិនជា Inter ហ៊ានឲ្យលុយគាត់ច្រើនដូចការផ្លាស់មក Chelsea ពាក់កណ្ដាលបាទតែពាក់កណ្ដាលមក Chelsea អញ្ចឹងគឺគាត់ព្រមនៅ Inter បាទបាទហើយរឿងមួយទៀតអឺ CEO របស់ Inter គាត់និយាយថា លក់លូកាគូឲ្យទៅ Chelsea 100លានជាងបាទជាង120លានជាងអឺហើយគាត់ទិញ Zeko ពីរ៉ូម៉ាមកយក Zeko ពីរ៉ូម៉ាអត់មានតម្លៃខ្លួនទេបាទយកមកតែ free តែម្ដងហើយបើមើលពីសមត្ថភាពអត់មានលឺខ្វះគ្នាទេបាទប្រហាក់ប្រហែលគ្នាបាទចាំមើលថាគាត់ចង់សម្ដៅថាលូលូកាគូយកលុយយកអ្នកហ្វ្រីមកបាទហ្វ្រីមកដោយលូកាគូបាទស្មារតីរបស់ចាញ់នេះបាទសំខាន់លូកាគូបាទគាត់និយាយ ជាសាធារណៈបាទត្រូវបានមហិច្មហាជនក៏ដូចជាអ្នកវិភាគកីឡាជាច្រើនរិះគន់គាត់ថាគាត់នឹងមិនមែនជាអ្នកកីឡាករអាជីពមានន័យថាការដាក់គាត់លេងមិនត្រូវ position ការដាក់គាត់លេងមិនត្រូវកន្លែងអញ្ចឹងគឺជារឿងដែលផ្ទៃក្នុងរបស់ក្លឹបបាទបាទតែគាត់ទៅនិយាយនៅក្នុងសារព័ត៌មានដែលគាត់និយាយថាឥឡូវនេះគាត់លេងល្អដោយសារតែលោក Thomas Tuchel ដាក់គាត់ឲ្យលេងរ៉ូលផ្សេងបាទបាទប៉ុន្តែគាត់អត់គាត់អត់នេះទេគាត់អត់ខឹងគ្រូទេគាត់ កាញ់គាត់គឺត្រូវតែប្រឹងលេងបើលេងរោណាគាត់ត្រូវប្រឹងលេងណាក៏រោគ្រាប់បាល់បានឬក៏រោបានអត់បានគឺគាត់ត្រូវតែប្រឹងលេងបាទអញ្ចឹងគឺគាត់ត្រូវតែប្រឹងតែសំណួរនេះគឺមិនមែនជារឿងណែនាំរឿងឲ្យលូកាគូតែរឿងណែនាំរឿងនៅលូកាគូហ្នឹងគឺរឿងដែលគាត់និយាយថាគាត់នឹងចេញពី Chelsea ទៅ Inter វិញនៅថ្ងៃណាមួយបាទហើយការចេញពី Inter ហ្នឹងគឺទៅ Inter ហ្នឹងគឺមិនមែនចេញនៅពេលដែលគាត់លេងលែងកើតទេគឺនៅក្នុងពេលខាងមុខនៅពេលដែលកម្លាំងគាត់នៅតែមានបាទការនិយាយបែបនេះគឺជាការមិនគោរពដល់ Chelsea ដែលធ្វើឲ្យលោក Thomas Tuchel គាត់បាននិយាយថា នេះគឺជាការនិយាយអត់ប្រយោជន៍បាទអញ្ចឹងហើយបានជាថ្ងៃប៉ះជាមួយលីវើពូលដែលពេលនោះគ្មានលោកជូរហ្គិនក្លបគ្មានម៉ាទីបគ្មានកីឡាករសំខាន់ៗមួយចំនួន Chelsea បើសិនជាដាក់លូកាគូអាចឈ្នះបាទសុកចិត្តមកដាក់លូកាគូដើម្បីប្រមានកីឡាករផ្សេងឲ្យគ្រប់វិន័យសុកចិត្តដាក់បាទហាក់ខៃហាវើតផលស៊ីកម៉ាសិនម៉ោនប្រយុទ្ធវិញបាទអញ្ចឹងនេះគឺជា ច្បាប់ដ៏តឹងរ៉ឹងរបស់លោក Thomas Tuchel បាទអញ្ចឹងនេះគឺជាការសារមួយពមៀនបាទពមៀនទៅអឺអឺអឺអឺ អឺលូកាគូបាទក៏ដូចជាកីឡាករដទៃបាទដែលថាបាទហ៊ាននិយាយរឿងផ្ទៃក្នុងខ្លួនបាទតែពិតលូកាគូគាត់ល្អហើយបាទល្អហើយកីឡាករដែលជាប់រឿងរ៉ាវដោយសារពីនៃនឹងមិនមែនតែលូកាគូទេពីមុនមកមានច្រើនអញ្ចឹងកីឡាករគឺអឺគេទាមទារការគោរពវិន័យការគោរពការនិយាយគឺប្រុងប្រយ័ត្នបើសិននិយាយប៉ះពាល់អីមួយចំនួនគឺក្លឹបអាចនឹងដាក់ពិន័យអញ្ចឹងហើយលូកាគូកំពុងតែចូលរឿងរ៉ាវពិន័យដោយអូបាមីយ៉ាងអញ្ចឹងបាទ ម៉ាស៊ីនរកគ្រាប់បាល់របស់អាសណលគាត់លេងល្អគាត់រកគ្រាប់បាល់មែនប៉ុន្តែដោយសារតែការមិនគោរពវិន័យរបស់គាត់អំឡុងពេលវឹកហាត់ដូចជាគាត់ជាប់ទៅចាក់សាក់ឲ្យលោករាជទេបាទគាត់មួយយ៉ាងបាទបាទអញ្ចឹងបានធ្វើឲ្យក្លឹបដាក់វិន័យរបស់គាត់បាទគឺអត់ឲ្យចូលលេងដូចជាដកស្លាកប្រធានក្រុមចឹងទៀតបាទអញ្ចឹងហើយបាទពេលខ្លះបាទកីឡាករអឺរ៉ុបបាទគឺបើយើងនិយាយទៅគឺភាគច្រើនបាទមិនសូវជាកីឡាករខ្លះគាត់កំពុងតែលេងល្អលេងល្អចឹងគាត់អត់គ្រប់វិន័យ បាទហើយពីច្រើនកីឡាករដែលមិនគ្រប់វិន័យគឺយើងមើលឃើញពីច្រើនកីឡាករដែលនៅលេងនៅឡាទីនបាទបាទពីច្រើនមកពីទ្វីបឡាទីនគាត់អត់សូវគ្រប់វិន័យដោយសារអីគឺគាត់ចូលចិត្តរឿងផឹកស្រាគាត់ចូលចិត្តរឿងបាទនារីនារីសบายបាទរឿងសบายសบายអញ្ចឹងគាត់មាន talent គាត់មានសមត្ថភាពប៉ុន្តែកីឡាករនៅឡាទីនមួយចំនួនណាបាទបងប្អូនវាច្រើនឃើញគាត់ហើយចូលនិវត្តយ៉ាងច្រើនមិនទាន់បានមួយឆ្នាំទេដោះបាពួរគាត់ចាយលុយអស់គាត់ដើរលេងផឹកស៊ីយើងសំបីយើងមើលតែរ៉ូណាឌីញ៉ូបាទជាកម្ពូលកីឡាករបាទជាអាចនិយាយបានថា ជាកីឡាករដែលលេងនៅក្លឹបធំធំបាទកីឡាករដ៏ល្បីនៅប្រេស៊ីលបាទចង់ចប់បច្ចុប្បន្ននេះរត់ទៅលុយ3លានដុល្លារដាក់ក្នុងកងអត់មានផងរ៉ូណាល់ញ៉ូបាទរ៉ូណាល់ញ៉ូបាទដល់ថ្នាក់ដែលគាត់ពីមុនប្រេស៊ីលនឹងដកប៉ាសពតគាត់ចេញអត់ឲ្យគាត់ទេដោយសារគាត់ទៅពាក់លុយរត់សង់ផ្ទះនៅលើឆ្នេរសមុទ្រគេរឹបអស់យកលុយគាត់ដើម្បីអឺឲ្យគាត់សងលុយរត់អត់មានលុយបាទរត់គេចទៅ តាមព្រំដែនគេចាប់ដាក់ចូលក្នុងពន្ធនាគារទៀតលេងបាល់ក្នុងពន្ធនាគារទៀត បាទអញ្ចឹងហើយគឺយើងឃើញកីឡាករនៅឡាទីនភាគច្រើនមកគឺអត់សូវគ្រប់វិន័យទេហើយបើយើងនិយាយថាមិនមែនយើងរើសអើងពូជសាសឬក៏ប៉ុសម្បល់កីឡាករស្បែកខ្មៅពេលច្រើនគឺបែបនេះហើយកីឡាករអឺរ៉ុបស្បែកសក៏អញ្ចឹងដែរពេលច្រើនលងនឹងលបាយបាទបាទអញ្ចឹងលូកាគូអ៊ូបាមីយ៉ាងយើងមើលអាដេបាយើយើងឃើញហ្នឹងសិតតែជាកីឡាករដែលតែងតែល្មើសវិន័យបាទដូចលូកាគូអញ្ចឹងបាទនៅមែនយូគាត់ខឹងមីឌៀបាទ វាយគាត់រឿងគាត់សុទ្ធមិនចូលលេងមិនល្អបាទគាត់ឡើងកាឡូបាទឡើងកាឡូអញ្ចឹងទៅបាទនៅ Inter គាត់នៅសុកសុកស្រាប់តែគាត់ចង់ឡើងប្រាក់ខែគេមិនឡើងឲ្យគាត់ក៏ចេញមក Chelsea អញ្ចឹងទៅបាទអញ្ចឹងគឺវាជាជារឿងមួយបាទនៅក្នុងពិភពបាល់ទាត់តែប៉ុណ្ណោះបាទប៉ុន្តែបាទករណី Lukaku នេះគឺយើងឃើញហើយបាទករណី Lukaku បាទគឺករណីដែលបាទ Chelsea បាទគឺមិនពេញចិត្តមែនតើបាទសំបីដែលអ្នកវិភាគបាល់ទាត់នៅ អង់គ្លេសនៅអីគាត់នាំគ្នានិយាយថា លូកាគូហ្នឹងបាទគឺមិនមែនជាកីឡាករអាជីពទេបាទយករឿងបែបនេះមកនិយាយហើយគណៈដែលតែតាក់សារប្រយុទ្ធអង់គ្លេសក៏គាត់ថាដែរថាបើមិនពេញចិត្តនៅ Chelsea ទេចេញទៅបាទកុំនិយាយរឿងរ៉ូលកុំនិយាយរឿងត្រឡប់នៅ Inter គឺលេងក្លឹបណាខំលេងក្លឹបហ្នឹងទៅមិនបាច់និយាយថាចង់ទៅលេងក្លឹបអនាគតទេបាទតោះតែចាំចេញបាត់ចាំយើងនិយាយបាទហ្នឹងគឺបានជារឿងត្រឹមត្រូវតែប៉ុណ្្នេះគាត់ជាប់តបៅមួយមួយ Chelsea ហើយបាទខ្ញុំគិតថា រវាងលូកាគូបាទជាមួយ Chelsea អាចនឹងចែកផ្លូវគ្នាក្នុងពេលឆាប់ឆាប់បាទទោះបីជានៅក៏លូកាគូអាចនឹងអត់ស្ឹកបានលេងឬមួយក៏បានលេងក៏អត់មានអារម្មណ៍លេងហើយនិយាយទៅវាអត់ល្អដោយការពីនៅល្អមួយគ្នាបាទអឺបងប្អូនសួរពីការផ្សាយរបស់យើងនៅតាមខេត្តបាទហេតុអីបានមើលឃើញបាទគឺដោយសារតែអឺបញ្ហាបច្ចេកទេសបាទតើតោះសិទ្ធិសបផ្សាយបាទអញ្ចឹងគឺអានឹងក៏អធិស្ឋានដល់បងប្អូនបាទតាំងពីតាមកបាទ ហើយបងប្អូនសួរថារ៉ូដូលេងល្អគេប្រៀបធៀបទៅនឹងកីឡាករណាបាទនិយាយទៅរ៉ូដូអត់មានគេប្រៀបធៀបទៅកីឡាករណាទេបាទគឺគាត់មាន style បាទតិចនិចរបស់គាត់ប៉ុន្តែគាត់ថាយើងក៏ពិបាកដែរព្រោះអីមិនថារ៉ូដូបាទថាមេស៊ីនៅថាកីឡាករគឺមាន style បាទក្នុងការលេងរៀងខ្លួនបាទបាទឥឡូវមានបាទ fan លោកមនោរួមមួយគាត់ចូលមក comment ណាបាទគឺកញ្ញាសុភារី បាទ fan ស្មោះស្ម័គ្រលោកមនោរួមបាទគាត់សួរថា menu do profile លើកពៀនមែន បាទគាត់សួរអញ្ចឹងអាហ្នឹងតទៅសួរមែនយូបាទបាទបើរងថ្ងៃខ្ញុំខមមិនថាឲ្យរហូតដែរបាទបាទបើខ្ញុំអត់ដឹងមែនបើខ្ញុំដឹងខ្ញុំប្រាប់បងប្អូនអស់គ្នាបាទបាទខ្ញុំក៏អត់ដឹងដែរបាទបាទសម្បីតែកីឡាករមែនយូមិនសួរក៏អត់ដឹងទេបាទបាទកីឡាករខ្ញុំមិនសួរក៏អត់មើល page ទេបាទមិនសួរក៏អត់មើល page គាត់ទៀតបាទដូរខ្លាំងពេកបាទក៏លែងមើលទៀតមិនស្រួលបាទថាមិនត្រូវដែរតិចទៀតអឺតិចទៀតបាយជាមាន fan អង់គ្លេសគាត់ទៅរកមុខ admin admin គាត់បាទតាមដល់ទេហើយបាទហើយសួរថាមិនបានអីគេមិនបានទៅដូរ profile បាទតនេខ្លាំងមែនសង្ស័យអ្នកដូរ profile រៀនចប់បញ្ញាខាងដូរ profile លោកលោកនេះបាទបាទដូរមួយថ្ងៃនិយាយដូចនិយាយយើងបងប្អូនទាំងគ្នាឲ្យតែថា menu មុនលេងដូរក្រហមខៀវអីចឹងទៅបាទដូររហូតតែនិយាយបើថាលេងມັນប្រហែលនេះឥឡូវបាទសំខាន់ដូរ profile ហ្នឹងហ្មងយេបាទ menu បាទ ប្រហែលជាដាច់ឆ្នាំទៅប្រហែលជាបានពៀនខាងដូរ profile ខាង Premier League បាទបាទពៀនដូរ profile ច្រើនជាងគេ